ជំរាបសួរប្រិមិត្តអឺមនសិការទាំងអស់ ជាទីគោរពនិងជាទីរាប់អាន ស្វាគមន៍មកកាន់ការផ្សាយរបស់ខ្ញុំ បកណាខ្ញុំបាទជាថ្មីម្ដងទៀតសួស្ដីថ្ងៃអាទិត្យទេណាបាទបងប្អូននៅស្រុកខ្មែរគាត់លក់លងលក់ហើយបងប្អូននៅស្រុកស្រុកស្រុកស្មែ ហើយបងប្អូននៅសហរដ្ឋអាមេរិកហ្នឹងកន្លែងខ្លះកំពុងតែធ្វើបន់ធ្វើទៀនកន្លែងខ្លះកំពុងតែជួបជុំគ្នាហើយបងប្អូនខ្លះកំពុងតែជួបជុំផាក់ស៊ីជាងការ៉ាអូខេកន្លែងខ្លះកំពុងតែសេងីអូនបងរីឯនួនល្អងកំពុង តែធ្វើទៅធ្វើចេញដំណើរទៅធ្វើការហីនួនល្អង រីឯរៀមបងកំពុងតែចេញដំណើរទៅធ្វើការសម្ដេចព្រះរាមសេរតនាស្វាគមន៍អេសម្ដេចពូរីឆាតទេសម្ដេចពូទេឥឡូវទៅឡើងសម្ដេចអស់ណាសម្ដេចពូរីឆាតសុខសប្បាយអេបាទបាទសួស្ដីសម្ដេចពូរីឆាតអាឈីងសួស្ដីអាឈីងលោកអ៊ំចន្ទ្រាវតីលី ខ្ញុំមិញនេះចូលទៅស្ដាប់បង Keep Hammer គាត់ live ឃើញព្រះអង្គមួយអង្គកំពុងអទេសនាព្រះអង្គសានភិរេតព្រះអង្គសានភិរេតហ្នឹងលោកទេសនាប្រហែលជាលោកមកដល់សហរដ្ឋអាមេរិកហើយព្រះអង្គសានភិរេតអឺ ដល់ឃើញព្រះអង្គគាត់ឡាយបង Keep Hammer គាត់ឡាយឃើញព្រះអង្គសានភិរេតមកដល់ស្រុកអាមេរិកចឹងនៅឃើញអនុសាវរីយ៍ខ្ញុំធ្លាប់ទេសនាជាមួយព្រះអង្គសានភិរេតណាអឺកាលនោះព្រះអង្គសានភិរេតលោកនៅ ជាសាមណនិសាមណនិស្សិតនៅវត្តរោងតម្រៃនៅសាងសម័យខេត្តព្រៃវែងហ្នឹងលោកនៅ ជាសាមណនិស្សិតទេហើយ ជាទូទៅឲ្យតែមានបងប្អូនឧបាសកបាសិកាណាមុនទេសនាខ្ញុំនឹងតែងតែឲ្យទៅយកលោកមកទេសជាមួយ បាទគេមកមួនខ្ញុំខែ2អីចឹងទៅខែ3អីចឹងទៅខ្ញុំតែងតែឲ្យអាចារ្យឬក៏ខ្ញុំ ខ្លួនឯងផ្ទាល់ហ្នឹងអឺតាក់តងទៅលោកយកលោកមកទេសនាជាមួយ ហើយគោលបំណងហ្នឹងគឺដើម្បីឲ្យព្រះអង្គបានថវិកាបានបច្ច័យខ្លះសម្រាប់ទៅ បន្តការសិក្សារៀនសូត្រឥឡូវហ្នឹងព្រះអង្គបានសិក្សារៀនសូត្រខ្ពស់មុខខ្ពស់មាត់ទេសនា កាន់តែល្បីល្បាញហើយឥឡូវព្រះអង្គមកដល់អាមេរិកហ៎នឹកឃើញអញ្ចឹងទៅក៏អឺឃើញចូលទៅមើលទៅស្ដាប់មួយផ្លែតមុននេះអឺឃើញព្រះអង្គកំពុងសម្ដែងធម៌នឹកឃើញអូព្រះអង្គមកដល់អាមេរិកហ៎ បាទសិតតាកូនសិស្សគុណណាហ្នឹងកូនសិស្សគុណអេនឹកឃើញអតីតកាលចង់វិលទៅត្រឡប់ទៅបួសវិញ មានបងប្អូនណាគ្រប់ត្រូវឲ្យខ្ញុំទៅបួសវិញហ៎បងប្អូនណាអាយយអាយយគ្រប់តើឲ្យទៅបួសវិញណាសម្ដេចអគ្គមហាសម្ដេចបរិមហើយសម្ដេចពូ សម្ដេចពូចង់ឲ្យក្មួយទៅបួសវិញឲ្យសម្ដេចឡុងទៅបួសវិញចង់ឲ្យសម្ដេចឡុងទៅបួសបាទហើយក៏ចាំហុកទៅបួសសំទោសទៀតបាទសម្ដេចព្រះរាមអត់ឲ្យទៅទេបាទ តែបើសម្រាប់ការបរិមថាអត់អត់ក៏អត់ទេចឹងបាច់ទៅទេណាបូមិនដឹងទៅនៅវត្តណាទៀតឥឡូវអត់មានវត្តណាគេចង់បានទៀតឥឡូវបូអត់បានណាបួអត់បាន អត់មានវត្តណាគេហ៊ានទទួលបាទអត់ហ៊ានទទួលទេបើមាត់ឆៅយ៉ាងហ្នឹងគឺថាមិនហ៊ានទទួលអាចារ្យអាចារ្យខ្លះខ្លាច អាចារ្យអាចារ្យខ្លះខ្លះយើងស្ដីឲ្យគេទៅណាខ្លះយើងស្ដីឲ្យគេទៅចឹងហើយបានអត់មានណាហ៊ានទទួលទេទេណាបាទបាទអរគុណណាបងប្អូនខ្ញុំនិយាយលេងតិចទេដោយសារតែឃើញព្រះអង្គមកអញ្ចឹងនឹកឃើញអនុសាវរីយ៍ធ្លាប់ទេសនាជាមួយព្រះអង្គអញ្ចឹងណាអឺធ្លាប់ជួយព្រះអង្គឲ្យបានអឺទៅបួសមួយដោយគុណ វត្តភ្នំសេរីហ៎បួតតើឲ្យខ្ញុំធ្វើចារិកាវត្តហ៎ខ្ញុំណែខ្ញុំអត់ធ្វើកូនចៅដេគុណទេខ្ញុំធ្វើចារិកាវត្តបាទខ្ញុំធ្វើបួហើយតដើមយកវត្តនឹងបដ ாய் បាទខ្ញុំតតែប៉ុណ្្នឹងខ្ញុំខ្លាំងយ៉ាងបាទគេមកបួហ្នឹងអឺ និយាយលេងទេណាបងប្អូនអ្នកមីងនិយាយលេងទេបាទអឺឥឡូវនិយាយលេងប៉ុណ្ណឹងចោះទេណាបាទពីរឿងសាសនាទុកឲ្យព្រះអង្គទុកឲ្យព្រះអង្គអ្នកធ្វើចោះហើយយើងជាកុហកនឹងយើងធ្វើការងារក្រហោះចោះណាណាធ្វើជាការងារបកកហោះអឺនៅ ថ្ងៃម្សិលមិញថ្ងៃខ្ញុំបានឃើញលិខិតមួយតាមរយៈប្រទេសឥណ្ឌូនេស៊ីអឺគេផ្ញើទៅលោកប្រធានាធិបតីសហរដ្ឋអាមេរិកផ្ញើទៅប្រធានអាស៊ានបាទគេផ្ញើទៅប្រធានអាស៊ានប្រធានអាស៊ានបច្ចុប្បន្នហ្នឹងគឺហ៊ុនសែនហើយបងប្អូនណាបាទ អឺខ្ញុំមានចម្ងល់ខ្ញុំមានចម្ងល់ទី1អឺខ្លឹមសារនៃលិខិតហ្នឹងខ្ញុំឃើញពួកគណៈបកប្រជាជនអូគេយកទៅអួតនិយាយពីផ្សាយក្នុងគ្រប់ប៉ុស្តិ៍ទាំងអស់គ្រប់ប៉ុស្តិ៍គ្រប់កន្លែងទាំងអាអាប្រព័ន្ធផ្សព្វផ្សាយរបស់ហ៊ុនសែនទាំង1000ប៉ុស្តិ៍ហ្នឹងប្រព័ន្ធផ្សព្វផ្សាយហ៊ុនសែនទាំង1000ប៉ុស្តិ៍ហ្នឹង គឺថាផ្សាយឲ្យទាំងអស់សរសើរអីលើកអីអូយហើយសម្ដេចដេកជួគេនឹងគេចេញលីស្តបអីមកហើយគេផ្សាយហឹកហាក់ហឹកហាក់សបើមយៈមែនតែនហ្មងសបើមយៈមែនតែនពាក់ព័ន្ធជាមួយនឹងសារលិខិតដែលប្រធានាធិបតីជូបៃដិនបានសរសេរទៅហ៊ុនសែនតាមរយៈឥណ្ឌូនេស៊ីហ្នឹងតាមរយៈឥណ្ឌូនេស៊ីហ្នឹងបងប្អូនមើលមើលគេផ្សាយមើលពួក CPP វាផ្សាយ អូផ្សាយសំទោសយើងនិយាយឲ្យពាក្យឲ្យអាក្រក់ស្ដាប់ទេគេថាផ្សាយចុយម្រាយផ្សាយហើយ share ចុយម៉ៃស្រែឥឡូវពួក CPP មកស្ដាប់ដេកជួលងនិយាយបន្តិចចង់សួរអញ្ចេះទៅធ្វើការបងទៅធ្វើការនឹងឯងចង់ចង់ស្ដាប់ដេកជួលងនិយាយបន្តិចបងប្អូនហើយ បងប្អូនមានឆ្ងល់ទេពេលសហរដ្ឋអាមេរិកជួយលុយ10 10លានដុល្លារពួកអន្តះផ្ទប់នឹងអត់មានផ្សាយអីសំបីបន្តិចប្រព័ន្ធផ្សព្វផ្សាយវាអត់ផ្សាយអីបន្តិចក្រោយមកសហរដ្ឋអាមេរិកជួយទៅលើគ្រប់វិស័យមួយចំនួននោះចំនួនដូចជា ជួយទៅដល់300លានដុល្លារទៀត ពួកអាប្រព័ន្ធផ្សព្វផ្សាយនឹងវាអត់ផ្សាយដោយលិខិតរបស់ Joe Biden ទេវាអត់ផ្សាយសោះឲ្យតែពាក់ព័ន្ធនឹងលុយវាអត់មានផ្សព្វផ្សាយថាអូសហរដ្ឋអាមេរិកបាន ជួយប្រទេសកម្ពុជាចំនួនប៉ុណ្ណេះប៉ុណ្ណេះប៉ុណ្ណេះប៉ុណ្ណេះប៉ុណ្ណេះប៉ុណ្ណេះប៉ុណ្ណេះ វាអត់ផ្សាយតែទេហ្មងតែទេហ្មងវាផ្សាយតែទូរទស្សន៍ជាតិនិងកាសែតមួយចំនួននេះប៉ុន្តែវាអត់មានផ្សាយដោយលិខិត Joe Biden ទេ ឥឡូវយើងដាក់សំណួរសួរអញ្ចេះបងប្អូនណាជួយពិចារណាទាំងអស់គ្នាយើងសួរថាហ៊ុនសែនតែងតែបង្កើតនយោបាយបង្កអរិភាពជាមួយនឹងសហរដ្ឋអាមេរិក right បង្កអរិភាពជាមួយនឹងសហរដ្ឋអាមេរិកតាំងតែពីរំលាយគណៈបកសង្គ្រោះជាតិមកគឺពួកប្រព័ន្ធផ្សព្វផ្សាយរបស់ CPP គឺ អត់ឲ្យតម្លៃសហរដ្ឋអាមេរិក ដូចពួកគេឲ្យតម្លៃចិនយួនទេបងប្អូនណាដោយគេឲ្យតម្លៃចិនយួនទេវាវាយប្រហារសហរដ្ឋអាមេរិកនៅពីក្រោយខ្នង ចេះ នៅពីក្រោយខ្នងចុះវាវាយប្រហារសហរដ្ឋអាមេរិកថាទម្លាក់ក្រប B52 នៅក្នុងប្រទេសកម្ពុជាអញ្ចេះ ប្រទេសកម្ពុជាអញ្ចោះពួក CPP ណាវាវាយប្រហារអញ្ចឹងវាយប្រហារសពបែបយ៉ាងទាំងអស់ បងប្អូនមាននៅចាំទេកាលដែលលោកប្រធានាធិបតី Donald J Trump គាត់ទៅជួបហ៊ុនសែននោះទៅជួបទៅប្រជុំអាស៊ាននោះបានថតជាមួយហ៊ុនសែនម៉ែអាផ្សាយអូយផ្សាយប្រព័ន្ធផ្សព្វផ្សាយវានឹងផ្សាយថាមើលណែពួកអាប្រឆាំងហីវាផ្សាយយើងមើលមើលណែពួកអាប្រឆាំងហ៎គេថាមើលណែពួកអាប្រឆាំងហើយឃើញហ៎ហើយឃើញហ៎ មិនថាលោកដូណាជេត្រាំមិនស្វាគមន៍ចំពោះលោកហ៊ុនសែនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនខ្ញុំថាចំអានេះនៅពេលដែលវាបានលិខិតពីដូណាត្រាំវាអនោះអអចុយតម៉ៃអហើយវាផ្សាយមហាផ្សាយវាផ្សាយនោះផ្សាយផ្សាយមែនទែនហ្មងវាផ្សាយលេលេហ្មង វាផ្សាយមែនតែនហ្មងវាអប៉ុន្តែនយោបាយរបស់វាឆ្លោះជាមួយអាមេរិកកាំងដល់ពេលបានលិខិតពីសហរដ្ឋអាមេរិកទៅប្រធានាធិបតីអាមេរិកទៅម៉ែអាវាផ្សាយដល់ពេលបានលុយពីអាមេរិកស្ងាត់ឲ្យឈឹងដូចម៉ែអាគេបាញ់ចេះដូចឆ្កែអញ្ចឹងព្រោះអាឆ្កែឆ្កួតអញជេរតែហ្មងអាឆ្កែឆ្កួតចេះដូចឆ្កែពួកឯងនេះ អូច្រឡំចេះដូចឆ្កែចេះអន់ជាងឆ្កែពួកឯងនេះអត់ចេះជាងឆ្កែគឺមកអំបែងក្បឿងអើបងប្អូនអត់ចឹងអាណាអាណានេះមិនចឹងអឺចេះជាងឆ្កែខ្ញុំជុកឲ្យវាដល់កថ្មងខ្ញុំឃើញពួកប្រព័ន្ធផ្សព្វផ្សាយ CPP គាត់ថាបានអាឡែង លិខិតពីប្រធានាធិបតីโจ Biden ពាក់ព័ន្ធរឿងប្រជុំអាស៊ានហ្នឹងណាគេមិនមែនផ្ញើក្នុងលក្ខណៈទ្វេភាគីអីអឺលក្ខណៈទ្វេភាគី ទៅវាសមតែសบายចិត្តវាសមតែផ្សព្វផ្សាយអានេះលក្ខណៈប្រធានអាស៊ានបដូវវេនណាបើ គេមិនទៅប្រជុំជាមួយអាស៊ានទោះចង់មិនចង់បើអឺបដូវអាស៊ានបដូវវេនគេត្រូវតែផ្ញើលិខិតទៅវាហើយព្រោះគេចង់ប្រជុំជាមួយអាស៊ានត្រូវតែផ្ញើលិខិតទៅវាហើយអារឿងហ្នឹងវាចឹងហើយ ទោះជាគេមិនពេញចិត្តឬពេញចិត្តយ៉ាងណាក៏ដោយអានឹងនិយាយឲ្យច្បាស់ចេះតែមកទៅហើយបើសិនណាជាតំណាក់តំណងលិខិតនឹងបែបទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាទៅខ្ញុំមិនថាទេ វាអអញ្ចឹងខ្ញុំមិនថាទេណាមែនទេបងបងប្អូនបងបូហ្វាមែនទេបើសិនណាជាលក្ខណៈទ្វេភាគីបងម៉ានីគឹមបើលក្ខណៈទ្វេភាគីខ្ញុំមិនថាទេ ប៉ុន្តែនេះលក្ខណៈប្រធានអាស៊ានណាគេគេគេគេឲ្យតម្លៃទៅលើអាស៊ានហើយតាមរយៈឥណ្ឌូនេស៊ីទៀតបងប្អូនមើលតាមរយៈឥណ្ឌូនេស៊ីទៀតមែនមែនមែននេះអីតាមរយៈឥណ្ឌូនេស៊ីទៀតអត់ទៅផ្ទាល់ទៅហ៊ុនសែនណាតាមរយៈឥណ្ឌូនេស៊ីទៀតអញ្ចឹងហើយបានបានបានយើងថាទេបើផ្ទាល់អានឹងសុំអសុំយកទៅផ្សព្វផ្សាយឧបមាថាលោកជូបៃដិនថាអឺសម្រាប់ ប្រទេសកម្ពុជាតំណាក់តំណងប្រទេសកម្ពុជាជាមួយនឹងសហរដ្ឋគឺជាមហាមិត្តដែកថែបឬក៏មហាមិត្តមហាមិត្តស្ពាន់មហាមិត្តលង្ហិនមហាមិត្តអីអីអីអូទៅហោអញ្ចឹងឬក៏មហាមិត្តដុំថ្មមហាមិត្តអីអញ្ចឹងសហរដ្ឋមិនបោះបង់ចោលប្រទេសកម្ពុជារីឯកម្ពុជាមិនបោះបង់ចោលសហរដ្ឋអាមេរិកអញ្ចឹងទៅសុំមកវាអវាជួយផ្សព្វផ្សាយទៅរឿងហ្នឹងវាមិនខុសទេ ប៉ុន្តែក្នុងនាម ប្រធានអាស៊ានបដូរវេនសោះហ្នឹងអើក្នុងនាមអាស៊ានបដូរវេនចឹងឲ្យពួកឯងខំផ្សាយអួត ពីមោទនភាពឯងទៅអីព្រោះផ្សាយឲ្យអាណាមើលឲ្យគ្នាឯងមើលលុយគេឲ្យទៅរាប់លានដុល្លារឯងអត់នាំគ្នាផ្សាយអញ្ចឹងទេអត់អបអសាទរជាមួយអាមេរិកបានជួយប្រទេសកម្ពុជាអញ្ចឹងប៉ុន្តែបើលុយវាខ្ចីចិនម៉ែអាផ្សាយចុយម៉ែផ្សាយអីពួកអាប្រមាត់ប្រម៉ងនេះវើយណា ពួកឯងនេះចំជាចោលមកសៀតមែនណាចំជាចោលមកសៀតមកអញឃើញទៅធ្វើពួកឯងធ្វើណាអញអញរអើមណាអញរអើមអញខ្ពើមរអើមមើលពួកឯងឥឡូវខ្ញុំបញ្ជាក់បន្ថែមទៀតបងប្អូនតាខ្ញុំគឺអញ្ចឹងហើយសំដីដេកចូលឡុងគឺអញ្ចឹងហើយពីព្រោះ ខ្ញុំចេញមកពីកន្លែងដំពងជន់ប្រៃការវាខុសពីអ្នកស្រាតខោវាខុសពីអ្នកផ្ទាត់ពងណាខ្ញុំអ្នកដំពងគឺវាអញ្ចឹងគឺវាសំដីថោកចឹងគ្មានថ្លៃទេណាវាថ្លៃទេអញ្ចឹងណាខ្ញុំសរុបនឹងហើយអើឥឡូវរឿងរឿងរឿងទី1ដែល ខ្ញុំឃើញប្រព័ន្ធផ្សព្វផ្សាយរបស់ហ៊ុនសែនគេយកទៅបង្ហោះគេយកទៅផ្សព្វផ្សាយយ៉ាងឱឡារិកព្រោះគេបកប្រែហើយអត់មើលខ្លឹមសារនៃនៃនៃសារសារលិខិត កំណត់ទូតនឹងទេអត់អត់មើលខ្លឹមសារនៃសារលិខិតកំណត់ទូតនឹងទេគ្រាន់តែបានបញ្ចេញឈ្មោះសម្ដេចដេជោសុំស្វាគមន៍សុំអីនឹងអូគេសប្បាយចិត្តអកឆាត់កឆេង ពួកអាជាពិសេសពួកអាខ្ញុំបំរើរបស់ហ៊ុនសែនណាណាអាប្រព័ន្ធផ្សព្វផ្សាយខ្ញុំបំរើរបស់ហ៊ុនសែននោះគេអកឆត់កឆេងគេនាំគ្នាផ្សព្វផ្សាយអូទាំងអាប្រព័ន្ធក្នុងប្រព័ន្ធទាំងអាក្រៅប្រព័ន្ធទាំងអាក្នុងស្រុកទាំងអាក្រៅស្រុកខ្ញុំថាអើផ្សាយអីក៏ផ្សាយទៅវាធម្មតាទេអាហ្នឹងប៉ុន្តែគ្រាន់ណាខ្ញុំចង់បញ្ជាក់ចេះពួក អាអ្នកបំរើហ៊ុនសែនវាវាសบายចិត្តហើយប៉ុន្តែហ៊ុនសែនតែមកណាគាត់ណាបានលិខិត នឹងទៅគាត់ណាអានលិខិតនឹងចប់ក្រមលោកហ៊ុនសែនរីអាចជ្រោជ្រោជ្រោជ្រោអានលិខិតនឹងចប់រីអាចជ្រោជ្រោជ្រោជ្រោអញឥឡូវជូបៃដិនផ្ញើសបុតមកម្ដងទៀតហើយកាលពីដើមខែវិច្ឆិកា2021 ជូបៃដិនគេស្នើមកម្ដង គេសុំប្រជុំ នៅខែមករា ឆ្នាំ2022បងប្អូនចាំណាបងប្អូនកុំភ្លេចចាំអាហ្នឹងជូបៃដិនកាលពីខែ11ខែវិច្ឆិកាណា ខែ11ជូបៃដិនបានផ្ញើលិខិត ទៅប្រធានអាស៊ានបដូវេនម្ដងតែហ៊ុនសែនអត់ប្រកាសទេហើយដូចជាបានប្រកាសដែរកាលហ្នឹងជូបៃដិនបានផ្ញើទៅ ដើម្បីសុំប្រជុំអាស៊ានអាមេរិកនៅដើមឬក៏ពាក់កណ្ដាលខែអឺពាក់កណ្ដាលខែមករាពាក់កណ្ដាលខែមករាពីព្រោះក្នុងមករាហ្នឹងសប្តាហ៍ទី1គឺសប្តាហ៍ទី1ហ្នឹង គឺវាជាប់បុណ្យ គ្រិស្មាស់បននូយាអីលក្ខនឹងលក្ខអីជាដើមអញ្ចឹងទៅគេមិនធ្វើទេអញ្ចឹង នៅក្នុងសប្តាហ៍ទី2ឬដែលខ្ញុំប្រើពាក្យថាដើមពាក់កដាខែមករាពេលនោះហ៊ុនសែនឆ្លើយតបមកវិញថាហ៊ុនសែនធ្វើអត់ទាន់ទេដើមខែមករានឹងក៏ដាក់ schedule ប្រជុំរវាងអាមេរិកអាស៊ាននៅខែ2 ខែកុម្ភៈបងប្អូនណានៅខែកុម្ភៈនៅខែកុម្ភៈណានៅខែកុម្ភៈដល់ហើយដល់ហើយទៅខែកុម្ភៈហ្នឹង ប្រជុំរដ្ឋមន្ត្រីអាស៊ានអត់ត្រូវគ្នាហ៊ុនសែនមិនលុបចោលការប្រជុំរដ្ឋមន្ត្រីអាស៊ាន មិនចឹងទេអត់ឯកភាពជាមួយនឹងអគ្គលេខាធិការរបស់អាស៊ានទៀតអត់ព្រមព្រៀងគ្នា ជាមួយនឹងរដ្ឋមន្ត្រីអាស៊ានទៀតអញ្ចឹងការប្រជុំរវាងលោក ការប្រជុំរវាងលោក ការប្រជុំរវាងលោកប្រធានាធិបតីរវាងអាស៊ានអាមេរិកហ្នឹងបាទណា រវាង អាស៊ានអាមេរិកហ្នឹងការប្រជុំរវាង អាស៊ានអាមេរិកគិចពួកនោះគិចតកដូចស្អីចឹងអាតកនៅលើឡាននោះដល់បើកលឿនទៅ អាតករួយវាពាំងទាំងផ្ទាំងទាំងផ្ទាំងមកអាឡាននោះគិចតកអារបស់យកគិចទៅស្អីតកវាបែកទៅហើយគិចនឹងងាប់ដល់ឡូវនោះឯងស្គួតទេហ្នឹងអាយស្គួតតកវាធ្លាក់មកវាបែកហើយវាមានអីបាទឥឡូវត តទៅយើងវិញទៅរឿងយើងវិញបាទតទៅរឿងយើងវិញអឺមដល់ហើយអាស៊ានប្រជុំមិនត្រូវរើគ្នាក៏លុបចោល នៅ ខែ2ហ្នឹងទៅ ការប្រជុំរវាង អាស៊ានអាមេរិកនៅខែ2អញ្ចឹងដល់លោកប្រធានាធិបតីជូបៃដិនលុបចោលដឹងថាអាស៊ាននឹងលុបចោលនៅថ្ងៃទី20នៅ ខែកុម្ភៈហ្នឹង នៅថ្ងៃមុនថ្ងៃទី14ខែមករាប្រធានាធិបតីជូបៃដិនហ្នឹងថ្ងៃទី14ខែមករាហ្នឹងលិខិតរបស់ប្រធានាធិបតីជូបៃដិន បានផ្ញើទៅ បានផ្ញើទៅ ប្រទេសឥណ្ឌូនេស៊ីសុំប្រជុំអាស៊ានអឺរ៉ុបម្ដងអាស៊ានអាមេរិក ម្ដងទៀតអាស៊ានអាមេរិកម្ដងទៀតខ្ញុំចេះតែច្រឡំអាស៊ានអឺរ៉ុប និយាយប្រហែលដងច្រឡំអាមេរិកផងអឺរ៉ុបផងបងប្អូនស្ដាប់ចង់វល់ខ្ញុំណាស្ដាប់ចង់វល់ដល់ពេលខ្ញុំខុសទេថ្ងៃមុនហ្នឹងនិយាយពីរឿងធរបើកវងកញ្ចក់បន្តិចនិយាយរឿងអវិជ្ជាចង់និយាយថាវិជ្ជាតែឥឡូវច្រឡំថាអវិជ្ជាអវិជ្ជារហូតបានគុណចាស់វត្តភ្នំសរីថាវិជ្ជាទេវិជ្ជាទេខ្ញុំកណ្ដាលនិយាយចប់បាត់ហើយហ្នឹងបានឃើញខមមិនថាវិជ្ជាទេអាពេលនិយាយនោះអត់បានមើលខមមិននោះ មានបានឃើញតិគុណប្រាប់តានិយាយទៅឯងខុសប៉ុន្តែអត់អីទេបងប្អូនដឹងបងប្អូនដឹងបងប្អូនដឹងខ្ញុំពេលខ្លះលេលើលេលើដែរណាបងប្អូនហឹមដល់ហើយលើកលើកហើយបាន កំណត់ការប្រជុំអាស៊ានម្ដងទៀតការប្រជុំរដ្ឋមន្ត្រីអាស៊ានម្ដងទៀត នៅថ្ងៃទី16ទី17ខែកុម្ភៈខាងមុខហ្នឹងខែហ្នឹងខែហ្នឹងប៉ុន្តែដូចជានៅថ្ងៃទី16និងថ្ងៃទី17ខ្ញុំបាននិយាយតាំងតែពីដើមមកខ្ញុំបាននិយាយគឺគេប្រជុំរដ្ឋមន្ត្រី អាស៊ានម្ដងទៀតបងប្អូនចាំមើលមើលថាតើការប្រជុំរដ្ឋមន្ត្រី អាស៊ាន ម្ដងទៀតហ្នឹងប្រជុំទៅរួច បានដោយជោគជ័យដែរឬអត់ហើយយើងដឹងហើយថាប្រជុំម្ដងទៀតហ្នឹងអត់មានមន្ត្រីនយោបាយពីរបបមានអង្គលៀងទៅចូលរួមទេណាអត់មានមន្ត្រីនយោបាយពីរបបមានអង្គលៀងពីរបបមានអង្គលៀងទៅជាមួយរបបមន្ត្រីនយោបាយគេឲ្យតែមន្ត្រី ធម្មតាទៅចូលរួមមិនមែនជាមន្ត្រីនយោបាយទៅចូលរួមឲ្យប្រទេសភូមានឹងមន្ត្រីធម្មតាទៅចូលរួមមិនមែនជាមន្ត្រីនយោបាយប៉ុន្តែរឿងមួយដែលគួរឲ្យខ្ញុំ ចាប់អារម្មណ៍មួយទៀតហ្នឹងណាដែលខ្ញុំខ្ញុំកាលពីមុនខ្ញុំថា50 50ខ្ញុំថាអាស៊ានអាចប្រជុំគណៈរដ្ឋមន្ត្រីពិបាកទៅរួចទៀតពិបាកទៅរួចទៀត អានឹងខ្ញុំគិតទេណាខ្ញុំគិតថាវាអាចមាននឹងភាពថ្នាំងថ្នាក់ទៀតរវាងរដ្ឋមន្ត្រីប្រទេសម៉ាឡេពីព្រោះហ៊ុនសែនបានឌីលប្រមាថនិងរិះគន់មើលងាយប្រទេសម៉ាឡេស៊ីមុននឹងកំណត់ថ្ងៃប្រជុំគ្នានឹងហ៊ុនសែនបានបង្កើតចំនួនជាមួយនឹងរដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ចាំមើលមើលថាតើរដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីទៅចូលរួមការប្រជុំដែរឬអត់បើសិនណាជាមន្ត្រីរដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីមិនទៅចូលរួមការប្រជុំនឹងទៀតដូច្នេះ ការប្រជុំរដ្ឋមន្ត្រី អាស៊ានលើកទី2នឹងបរាជ័យហើយបើការប្រជុំរដ្ឋមន្ត្រីអាស៊ាននឹងបរាជ័យលើកទី2នឹងការលុបចោលរវាងការប្រជុំអាស៊ានអាមេរិកនឹងក៏ត្រូវលុបចោលដូចគ្នា ខ្ញុំសន្និដ្ឋាននេះណាខ្ញុំសន្និដ្ឋាននេះណាពីព្រោះដែលលុបចោលមិនមែនដោយសារដោយសារណានាទេដោយសារហ៊ុនសែននឹងអ្នកបង្កចំនួនលុបចោលអាមេរិកជួបអាមេរិកម្ដងហើយម្ដងទៀតហ្នឹងហើយសារខ្លឹមសារការទូតដែលប្រធានាធិបតីសហរដ្ឋអាមេរិកបានដាក់ទៅនឹង គឺ ទៅសង្កត់ហ៊ុនសែនធ្វើយ៉ាងម៉េច ឲ្យធ្វើកិច្ចការងារផ្ទៃក្នុងឲ្យបានល្អបងប្អូនយល់ទេថាលោកចង់ប្រជុំជាមួយអាស៊ានអាមេរិកលោកចង់ជួបជុំជាមួយនឹងអាស៊ានអាមេរិកហើយចង់ប្រាប់ហ៊ុនសែនថាលោកហ៊ុនសែនឯងត្រូវធ្វើយ៉ាងម៉េចឲ្យបានមកជួបខ្ញុំ នៅ Washington DC មក ពួកយើងខ្ញុំចាំស្វាគមន៍អានឹងភាសាការទូតប៉ុន្តែភាសាបង្កប់ន័យនៅក្នុងខ្លឹមសារនៃសារលិខិតហ្នឹងគឺគាត់ចង់សង្កត់ធ្ងន់ថា បើហ៊ុនសែនមិនសម្រួលនយោបាយខាងក្នុងឲ្យឯកភាពគ្នាទេចឹងការលុបចោលម្ដងហើយម្ដងទៀតរវាងកិច្ចប្រជុំអាស៊ានអាមេរិកនឹងវាខកខានម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតឃើញទេ គ្រាន់តែហ៊ុនសែននឹងគ្នាហ៊ុនសែនបានអានលិខិតកំណត់ទូតនឹងណាហ៊ុនសែនភ័យរាអាចរានោមខ្ញុំប្រាប់ហើយរឿងដែលសំខាន់ហ្នឹង គឺគាត់សំដៅទៅលើ Indo-Pacific ទៅលើតំបន់ Indo-Pacific ហ្នឹងឯងណាប្រទេសនៅក្នុងអណ្ដនតំបន់ Indo-Pacific ហ្នឹង ហើយពាក់ព័ន្ធជាមួយសន្តិសុខនៅតំបន់ Indo-Pacific ប្រធានបទនឹងគឺមិនខុសទេខ្ញុំជឿថាតំបន់ សន្តិសុខហើយពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងនឹងអញ្ចឹងហើយបានជាហ៊ុនសែនមិនចង់ឲ្យមាន កិច្ចប្រជុំអាស៊ានអាមេរិកទេពីព្រោះចិនវាអត់ចង់ឲ្យកិច្ចប្រជុំរវាងអាស៊ានអឺរ៉ុបអាមេរិកនឹងកើតឡើងទេកាលណាបើប្រជុំអាស៊ានអាមេរិកកើតឡើង ណាប្រជុំអាស៊ានអាមេរិកកើតឡើងវាធ្វើឲ្យអាមេរិកនឹងនឹងយករឿងសមុទ្រចិនខាងត្បូងនឹងមក lobby ជាមួយនឹងប្រទេសអាស៊ានទាំងមូលដើម្បីឲ្យអាស៊ានទាំងមូលចេះជួយគ្នាដូច្នេះហ៊ុនសែន ដែលជាកញ្ចេះចិននឹងចេះ តែធ្វើរឿងផ្ដេសផ្ដាស់ពាក់ព័ន្ធជាមួយនឹង នយោបាយការទូតនឹងអញ្ចឹងហើយចេះតែបកកអរិភាពទៅប្រទេសនេះប្រទេសនោះប្រទេសនេះប្រទេសនោះ ដូច្នេះបើអវត្តមាន ប្រជុំរដ្ឋមន្ត្រីម្ដងហើយម្ដងទៀតការលុបចោលកិច្ចប្រជុំរវាងអាស៊ានអាមេរិកនឹងក៏អត់ទទួលបានជោគជ័យដែរណែបងប្អូនណាអូសពយាពេលម្ដង2ខែពយាពេលម្ដង2ខែចុះតម្រាំបើផ្ទៃក្នុងអាស៊ាននឹងវាត្រូវគ្នានោះតម្រាំបើបានប្រជុំវាតតាវាតតាផ្ទៃក្នុងអាស៊ាននឹងវាត្រូវគ្នាស្អិនបានទៅប្រជុំជាមួយអាស៊ានអាមេរិក បានទៅប្រជុំជាមួយនឹងអាស៊ានអឺរ៉ុបបានទៅប្រជុំជាមួយនឹងអាស៊ានដតីដតីទៀតបានអញ្ចឹងបើសិនណាជាមួយឆ្នាំហ្នឹងហ៊ុនសែនចេះតែបករឿងជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានដូចគ្នាចុះអាផ្សេងទៀតមកអាផ្សេងទៀតអត់មកអាផ្សេងទៀតមកអាផ្សេងទៀតអត់មកនិយាយត្រូវអានេះអានោះខឹងនិយាយត្រូវអានោះអានោះខឹងនិយាយត្រូវអាខឹងអាផ្សេងទៀតខឹងទៀតឥឡូវខ្ញុំសួរបងប្អូនខ្ញុំសួរបងប្អូនសួរថាតើការទូតរបៀបហ្នឹង ហើយនឹងពួកអាប្រព័ន្ធផ្សព្វផ្សាយរបស់ CPP នឹងវាបានវាបានពិចារណានៅខ្លឹមសារនៃអត្តន័យនៃលិខិតកំណត់ទូតរបស់អាមេរិកនឹងអត់អត់វាចេះតែយកទៅអួតពីរឿងអូជូបៃដិនគោរពមកសម្ដេចដៃជូឲ្យតម្លៃសម្ដេចដៃជូអាចំគួតអើយអាចំគួតពួកអាចំគួតឯងនឹងចេះតែផ្សព្វផ្សាយទេតែពួកអាចំគួតឯងអត់ដឹងថាហ៊ុនសែនរៀអាយរៀនោមទេពួកអាចំគួត ចឹងហើយបានអាអ្នកគ្រប់តរហ៊ុនសែនមួយចំនួនធំអានេះសិតតាឈួតត្មងថាមេយោះឈួតប្រភ្លឺអាអ្នកគ្រប់តរនឹងឈួតប្រភ្លឺចឹងទៀតណាអាគ្រប់តរនឹងឈួតប្រភ្លឺចឹងទៀតបងប្អូនណាឈួតប្រភ្លឺគួរប្រភ្លឺចេះតែអួតអីថាអីណាសម្ដេចដេកជោមានរិទ្ធចេស្តាសម្ដេចដេកជោបានសហរដ្ឋអាមេរិក បានប្រធាននេះទៅបដីផ្ញើសារមកគេបកប្រែអាសាកំណត់ទូតនឹងហើយបកប្រែនឹងអាខ្ញុំមិនចេះអង់គ្លេសអីទេបើតែខ្ញុំអឺគ្រាន់តែមើលខ្លឹមសារខ្លះខ្លះទៅខ្ញុំខ្ញុំអត់ចេះអង់គ្លេសទេតែខ្ញុំ មានម៉ាស៊ីនបកប្រែណាខ្ញុំមានម៉ាស៊ីនបកប្រែខ្ញុំមាន Google ចូល Google បកប្រែទៅខ្ញុំបកប្រែអីប្រែទៅសរសេរបកប្រែសរសេរបកប្រែខ្លួនឯងទៅ ហើយ អានចុះអានឡើង មើលភាសាខ្មែរផងភាសាអង់គ្លេសផងខ្ញុំថាអូអូមិនធម្មតាទេណែសំណេរហ្នឹង គឺលោកប្រធានាធិបតីโจ Biden ហ្នឹងគាត់ជំរុញឲ្យផ្ទៃក្នុងអាស៊ានហ្នឹងឯកភាពគ្នាគាត់ជំរុញឲ្យផ្ទៃក្នុងអាស៊ាននឹងមាន ការឯកភាពគ្នា ដើម្បីមាន ការជជែកពីរឿងតំបន់ពីព្រោះតំបន់ក្នុងតំបន់នឹងជារឿងសំខាន់ណាស់ជារឿងសំខាន់ណាស់នៅក្នុងតំបន់ហ្នឹងហើយនៅក្នុងពេលតំណែងកាន់អំណាចរបស់លោកโจ Biden គាត់មានពេលតែ4ឆ្នាំវាគាត់មិនមានពេលដូចហ៊ុនសែនអីកាន់អំណាចអីផ្លាត់អំណាចតមួយជីវិតដោយពួកអដែងមួយចំនួននៅក្នុងតំបន់ណា ដូច្នេះការងារគេគេអត់ពយាទេ គេចង់ពង្រឹង ពង្រីកសក្តានុពលភាពនយោបាយអឺការទូតរបស់គេឬក៏ចង់ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅតំបន់ Indo-Pacific ឬក៏នៅក្នុងតំបន់ហ្នឹងវាតតែធ្វើកាសឲ្យលឿនបើមិនអញ្ចឹងទេ4ឆ្នាំលឿនណាលហាលហាដល់បាត់តែ4ឆ្នាំ អាណត្តិក្រោយហ្នឹងប្រធានាធិបតីជូហ្នឹងដឹងជាប់មិនជាប់ផងប្រហែលជាមិនជាប់ទេប្រហែលជាអ្នកផ្សេងអាចជាប់ជំនួសគាត់ទៅទៀត ណាអាចជាប់ជំនួសគាត់ទៅទៀតដូច្នេះអាការដែលពយាពេលអាការដែលធ្វើអីហ្នឹងវាធ្វើឲ្យលទ្ធិប្រជាធិបតេយ្យហ្នឹងវា ប្រឈមជាមួយនឹងបញ្ហាទៅទៀតចឹងហើយបានជាអាចិនហ្នឹង វាដឹងវាដឹងវាប្រើក្បាលប្រធានអាស៊ានហ្នឹងឲ្យធ្វើអញ្ចឹងទៅឃើញទេឃើញប្រើក្បាលប្រធានអាស៊ានហ្នឹងឲ្យឆ្លោះជាមួយអាស៊ានដូចគ្នាទេអូគេធ្វើឯងអួតតាមពិតរឿងទៅភូមិមីអីហ្នឹងគោបំណងតែមួយគាត់គឺហ៊ុនសែនហ្នឹងចង់បង្កើត អរិយភាពរវាងប្រទេសអាស៊ាននិងប្រទេសអាស៊ានតាហើយបន្ទាប់មកហ៊ុនសែនធ្វើដើរសុំទោសពេលគេខាងក្រោយហើយសះម៉ែអាណាធ្វើការនាយករដ្ឋមន្ត្រីយូរហើយមុននឹងទៅប្រទេសភូមាมันបានសួរយោបល់ហើយមិនមែនទៅតែធ្វើជា ប្រធានអាស៊ានណាធ្វើប្រធានអាស៊ានលើកទី2ហើយហ្នឹងហើយមិនមែនមិនធ្លាប់ដឹងពីរបៀបធ្វើជាសមាជិកនិងធ្វើជាសហព័ន្ធអាស៊ានណា ធ្លាប់ធ្វើហើយហ្នឹងហើយបើគាត់ធ្លាប់ធ្វើហើយមានន័យថារាល់តំណែងតំណងរាល់តំណែងតំណងនយោបាយការទូតហ្នឹងគាត់ដឹងហ่ะសួរហេតុអីបានជាគាត់មុននឹងទៅភពមាហ្នឹងគាត់មិនសួរគេគាត់ប្រើអត្តនោម័តណាគាត់អត្តនោម័តទៅជួបតែខ្លួនឯងហើយគាត់អត់បានប្រជុំរដ្ឋមន្ត្រីអាស៊ានជាមុនមុននឹងគាត់ទៅទៅជួបមានអង្គលៀងគាត់អត់ណាគាត់អត់ផងណា ហើយឲ្យសួរថាហេតុអីបានជាគាត់ធ្វើអញ្ចឹងកើត គឺគាត់ចង់បង្កអរិភាពជាមួយអាស៊ាននឹងកុំឲ្យកិច្ចប្រជុំព្រោះទី1ហ៊ុនសែនខ្ញុំប្រាប់បងប្អូនចាស់ទី1ហ៊ុនសែនជួយធ្វើកាជះចិន ជួយធ្វើកាជះចិន ពីរឿងហ្នឹងទី2វាជួយហ៊ុនសែនផងនៅក្នុងកិច្ចប្រជុំម្ដងម្ដង វាអស់លុយច្រើន វាអស់លុយអាកិច្ចប្រជុំអាស៊ានវាអស់លុយហើយហ៊ុនសែននឹងវាអត់មានលុយយល់បងប្អូនយល់ទេហ៊ុនសែននឹងមិនសូវសម្បូរលុយអញ្ចឹងអានយោបាយហ៊ុនសែនរាល់ថ្ងៃហ្នឹងគឺអញ្ចឹងដោយសារហ៊ុនសែនអត់សូវសម្បូរលុយតែអញ្ចឹងទៅកិច្ចវេះពីកិច្ចប្រជុំទៅឃើញទេតាំងពីគាត់ឡើងធ្វើជាប្រធានអាស៊ានមកគាត់បកកចំនួននៅក្នុងអាស៊ានរហូតហ្នឹង មានរឿងអីឥឡូវហ្នឹងអាស៊ានហ្នឹងតិចទៀតហ្នឹងឆ្លោះតែផ្ទៃក្នុងមួយឆ្នាំបាត់ប្រធានអាស៊ានដល់វេនហ៊ុនសែនហ្នឹងអត់មានធ្វើអីបានកើតទេបងប្អូនណាបានតែរឿងមួយគាត់ដែលហ៊ុនសែនធ្វើបានគឺបានប្អូនធွာមួយឈ្មោះអាលៀងហ៊ុនសែនបានប្អូនធွာមួយឈ្មោះអាលៀងរឿងរឿងហ្នឹងជាប្រវត្តិសាស្ត្របងប្អូនចាំតសេតាមអ្វីដែលខ្ញុំបានទាយទុកហ្នឹង ពេលដែលហ៊ុនសែនឡើងប្រធានអាស៊ានអត់បានអីក្រៅតែពីអាលាំងមួយធ្វើជាប្អូនធរណាធ្វើជាប្អូនធរទេតែប៉ុណ្ណឹងអត់មានអីទេអត់មានអីទៀតទេអាបាទក្រៅពីហ្នឹងហ៊ុនសែនឆ្លោះជាមួយគេជាមួយឯងអញ្ចឹងសេចក្តីសន្និដ្ឋានរបស់ខ្ញុំ សេចក្តីសន្និដ្ឋានរបស់ខ្ញុំបាទសេចក្តីសន្និដ្ឋានរបស់ខ្ញុំ ខ្ញុំយល់ឃើញថាបើសិនណាជារដ្ឋមន្ត្រីម៉ាឡេស៊ីខឹងសម្បាហើយរហូតដល់មិនទៅប្រជុំ នៅថ្ងៃទី16និងទី17ខាងមុខហ្នឹងអញ្ចឹងជំនួបរវាងហ៊ុនសែន ជាមួយនឹងសហរដ្ឋអាមេរិកនឹងត្រូវពន្យាកាន់តែយូរទៅយូរទៅកាន់តែយូរទៅយូរទៅកាន់តែយូរទៅយូរទៅហើយហ៊ុនសែនមិនដឹងយ៉ាងម៉េចនៅ ពេលដែលយើងទុះទាយត្រូវកេឡូហ៊ុនសែនត្រឡប់មកវិញអីព្រោះហ៊ុនសែនអត់ចង់ឲ្យអាមេរិកនឹងតំណាក់តំណងអីជាមួយនឹងអាស៊ាន lobby អាស៊ានអញ្ចឹងណា ចឹងហើយបានជាហ៊ុនសែននឹងចេះតែបង្កើតអរិយភាពទៅខ្ញុំចាំមើលអគ្គលេខាធិការម៉ាឡេនឹងសម្របសម្បអគ្គលេខាធិការឥណ្ឌូនេស៊ីនឹងដែលជាប្រធានអាស៊ាននឹងលីដាលីដាព្រំដែលជានៃដែលជាអគ្គលេខាធិការរបស់អាស៊ាននឹងចាំមើលមើលថាតើអគ្គលេខាធិការអាស៊ាននឹងសម្របសម្រួល ប្រទេសម៉ាឡេស៊ីបានដែរឬអត់នៅក្នុងកិច្ចប្រជុំអាស៊ាននៅថ្ងៃទី16ទី17ខាងមុខហ្នឹងអើបើបាន បើទៅប្រជុំជុំគ្នាបើដោះស្រាយជុំគ្នាអញ្ចឹងកិច្ចប្រជុំរវាងអាមេរិកនិងអាស៊ាននឹងអាចជួបគ្នានឹងអាចមកប្រជុំហើយខ្ញុំនិងបងប្អូននៅអាមេរិកនឹងក៏ត្រៀមចាំវត្តមានហ៊ុនសែនមកដែរ បងប្អូនធ្វើផ្លាកឲ្យហើយទៅប្រហែលជាមិនយូរទេនៅក្នុងខែ3ណាខែ3ខែ4ទេបើបានខែ4ខែរៀងក្តៅបន្តិចស្រួលបន្តិចយ៉ាខែ4រៀងក្តៅបន្តិចស្រួលបន្តិចវាអត់ទៅមាន snow ស្រួលយើងទៅស្វាគមន៍ហ៊ុនសែននៅ Washington DC ម៉ាយើងក៏ត្រៀមទៅស្វាគមន៍ហ៊ុនសែនដូចគ្នា នៅស្រុកស្មែយើងមិនអាចបាតកម្មប្រឆាំងហ៊ុនសែន តែនៅស្រុកអាមេរិកនេះយើងត្រៀមខ្លួនរួចហើយឯងត្រៀម vacation ត្រៀម personal day ទុករួចហើយត្រៀមហើយណាត្រៀម personal day ទុកហើយទុកទៅជួបហ៊ុនសែននៅថ្ងៃខាងមុខហ្នឹងអានឹងបើបានមកប្រជុំអាស៊ានមែនត្រៀមហើយហ៊ុនសែនណាមិនទៅធ្វើស្អីទេហ៊ុនសែនយ៉ាងច្រើនទៅលើកផ្លាកឲ្យហ៊ុនសែនឯងខ្មាស់គេមកពេញ Washington DC តែប៉ុណ្្នឹងឯងវាគ្មានស្អីទេ វាគ្មានអីទេពួកយើងវាគ្មានអីអស្ចារ្យទេចំណាយពេលវេលា ទៅលើកផ្លាកណាឲ្យគេមើលហ៊ុនសែនឯងថា ទី1យើងទៅលើកទៅលើកហ្នឹងឲ្យតែឃើញចំនួន មនុស្សបានច្រើនហ្នឹងយើងឲ្យសភាអាមេរិកាំងណាអឺអឺយើងឲ្យសភាសភាអាមេរិកាំងហ្នឹងយើងឲ្យសភាអាមេរិកាំងហ្នឹងឃើញ ឃើញ ថា ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកនេះប្រឆាំងជាមួយហ៊ុនសែនណាហើយវាជួយជំរុញច្បាប់ HR 46 86និង STR 52ហ្នឹងអាចអាចជំរុញឲ្យបានជោគជ័យយើងនាំគ្នាទៅបងប្អូនចំណាយលុយបងប្អូនត្រៀមលុយទុកបងប្អូនណាត្រៀមលុយទុកត្រៀម vacation ទុកណាត្រៀម ខ្ញុំកំពុងតាមដានថាហ៊ុនសែនជួបជួបជាមួយនឹងនេះនៅថ្ងៃណាអាចធៀមហើយអាចធៀមហើយណាហ៊ុនសែនអើយធៀមហើយណាធៀមហើយណាទៀនធៀមយក personal day អីចឹងទៅណាធៀមហើយធៀមចាំទទួលហ៊ុនសែនឯងអូខេស្វាគមន៍ធ្វើឲ្យហ៊ុនសែនឯងខ្មាស់គេហ្មង ធ្វើហ៊ុនសែនឲ្យខ្វះគេអានឹងចឹងអានឹងមិនមែននេះបើសិនជាបានមកអានឹងខ្ញុំនិយាយបើសិនជាបានមកឯណាបើបានមកប្រជុំឯណាហ្នឹងហើយបើសិនជាបានមកប្រជុំគឺពួកយើង នឹង ទៅស្វាគមន៍ហ៊ុនសែនតាមសំណើមកតាមសំណើរបស់បងប្អូនអានឹងគឺពាក់ព័ន្ធជាមួយនឹងបញ្ហាអាស៊ាន ញ្ចឹងបងប្អូនមើលទៅខ្ញុំឃើញថាក្រមហ៊ុនសែនឆ្លោះជាមួយសហរដ្ឋអាមេរិកប៉ុន្តែចាយដុល្លារអាមេរិកមិនចូលចិត្តអាមេរិកពេលដែលអាមេរិកឲ្យលុយយកវាមិនតាន់ភ្លើណាវាមិនតាន់ភ្លើទេវានៅវានៅចេះរបស់វាដែរណាអាពេលដែល ណែពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកទៅសេទៅ ប្រធានអាស៊ានអូយគេនាំគ្នាសบายចិត្តគេអគេគេអឡើងប្រកាច់ប្រកិនអន្ទះអន្ទែងអូយគេអដល់កគេអអមហាអគេអបាទដោយសារអីដោយសារគេបាន គេអដោយសារគេបានណែគេបានគេបានប្រធានាធិបតីសហរដ្ឋអាមេរិកទៅសេលិខិតទៅ គេនោះថាអូយគេអអមែនតែនបងប្អូនហើយណាគេអអដល់កហ្មងជាពិសេសកូនចៅហ៊ុនសែនខ្ញុំឃើញម្សិលមិញណាអត់ទេឆ្នាំនេះតើមានតែឆ្នាំក្រោយណាបង ត្រូវហើយស៊ីមស៊ុបភឺមែនព្រោះឆ្នាំនេះឯងហ៊ុនសែននឹងមកឆ្នាំនេះឯងមានតែឆ្នាំក្រោយឯណាហ៊ុនសែនចាំឆ្នាំក្រោយណាឆ្នាំក្រោយហ៊ុនសែនក៏លេងប្រធានអាស៊ានទៀតដែរបាទបាទអូយើងបាច់គប់គាត់ទេបងបងអឺសំសុកបាច់គប់បាច់គប់ទេតែគប់ទៅសេះគប់នាំមកខូចពងមន់យើងទុកពងមន់យើងស៊ីតម្លៃហ៊ុនសែននឹងអន់យើងពងមន់យើងផងកុំគប់ជឿខ្ញុំទៅ ហ៊ុនសែនថោកជាង ពងមន់យើងឯងបងកុំចំណាយលុយយកពងមន់ទៅគប់អីហ៊ុនសែននោះព្រោះតម្លៃហ៊ុនសែនថោកជាងពងមន់ឯងស្ដាយពងមន់ឯងស្ដាយពងមន់យកពងមន់នេះគប់ទៅលថ្លៃហ៎បងថ្លៃពងមន់ឥឡូវឥឡូវចឹងណាចឹងហើយបានអានខ្ញុំកណាខ្ញុំអឺចង់ បញ្ជាក់ថាយើងនឹងជួយ HR បាទឥឡូវមិនដល់80ម៉ឺនទេបងឯងបង Superman ឯងបង Sim Superman ឥឡូវហ្នឹងរោងចក្ររាប់រយបិទយូរណាស់ហើយគេអត់ដែរផ្សាយផង អ្នកអត់ការងារធ្វើពេញអឺពេញផ្ទះឥឡូវ អ្នកខ្លះធ្លាប់នៅម្ពិញឥឡូវទៅនៅស្រុកស្រែវិញអស់ហើយជាពិសេសខាងខ្ញុំភាកច្រើនទៅនៅស្រុកវិញអស់ហើយទៅធ្វើស្រែធ្វើចំការវិញអស់ហើយលីងឥឡូវហ្នឹងបាទនៅមួយចំនួន ហើយហ៊ុនសែនគេមិនគិតអញ្ចឹងទេបើហ៊ុនសែនគិតអញ្ចឹងណាមិនមែនហ៊ុនសែនបង្កើតនយោបាយអរិភាពជាមួយ នឹងសហរដ្ឋអាមេរិកទេប៉ុន្តែបង បងឯងមើលពេលដែលហ៊ុនសែនបង្កើតអរិភាពនយោបាយជាមួយអាមេរិកណាឲ្យតែសារលិខិតនយោបាយណាមួយ ដែលប្រធាននាយកបដីអាមេរិកផ្ញើទៅហ៊ុនសែនណាពួកនោះអណាបងអើយអក៏ខិចក៏ខប់ក៏ខិចក៏ខប់ហ្មងបងខ្មែរអង្គជនជាតិភាគតិចសបាយតែហ្មងអូគេផ្សព្វផ្សាយទៅណែឯងមើលពួកអាប្រឆាំងហៅថាអាមេរិកអត់នេះខ្ញុំថាអើយចេះតែឈួតហ្មង ដូចជាករណីគេផ្ញើលិខិតទៅនោះផ្ញើលិខិតក្នុងនាមអាធានប្រធានអាស៊ានបដូវេនគេចង់ប្រជុំជាមួយ អាស៊ាន គេមិនមែនចង់ប្រជុំមួយហ៊ុនសែនតែ2នាក់ណាលិខិតនោះបញ្ជាក់ច្បាស់ណាស់គ្រាន់តែថាប្រធានអាស៊ានបដូវវេនគេផ្ញើទៅហើយអានឹងរឿងនឹងអញ្ចឹងប៉ុន្តែកុំអួតកុំយកមកអួតអីមកធ្វើមកវាយអីដេកជូឡុងអីហ្នឹងអូណាបាទ ហ្នឹងហើយមកវាយដែលជួលងអីថាពួកឯងប្រឆាំងគ្មានបានអីណាអីណៃមិនទៅមិនរួចអាឆ្លោញទៅមិនរួចឥឡូវនឹងទ្វេភាគីរវាងអាមេរិកនិងកម្ពុជានឹងលិចដូចបាតសមុទ្រចឹងលិចលិចដូចបាតសមុទ្រណាដែលគេនិយាយនឹងជាមួយហ៊ុនសែននឹងគេនិយាយក្នុង នាមប្រធានអាស៊ានទេ គេចង់ជួបអាស៊ាន គេអត់មានចង់ជួបហ៊ុនសែនណា គេចង់ជួបអាស៊ានសូមបងប្អូនយល់អញ្ចឹងហើយបងប្អូននៅស្រុកខ្មែរត្រូវយល់អញ្ចឹងគេចង់ជួបអាស៊ានទេគេមិនមែនចង់ជួបហ៊ុនសែនទេគេចង់ប្រជុំហើយមួយយ៉ាងកលៈទេសៈហ្នឹងនយោបាយនៅក្នុងតំបន់ Indo ចិនហ្នឹង Indo Pacific ហ្នឹងគេត្រូវការអាស៊ានចូលរួមជាមួយនយោបាយសហរដ្ឋអាមេរិកដើម្បីប្រឆាំងជាមួយនយោបាយវៀតទីរបស់ចិនអញ្ចឹងហ៎អញ្ចឹងហើយសហរដ្ឋអាមេរិកចង់មិនចង់ណាណាក៏គាត់ជួបដែរណាណាក៏គាត់ជួបដែរ ឲ្យតែបានផលប្រយោជន៍ដល់នយោបាយអាមេរិកនិងប្រជាធិបតេយ្យរបស់អាមេរិក គឺគេជួបហើយអានឹងគឺជានយោបាយអញ្ចឹងហ្មងអញ្ចឹងកុំមកអួតអីមកស្រែកអីក្អងក្អានអូងអែតប៉ែឡូតអីអានឹងរឿងរឿងមួយរឿងដែល គេស្រែកមកប្រហែលថ្ងៃនេះគេស្រែកពីរឿង អឺពុនឡាស់ពុនលះពុនលះអឺ CBN អូខ្វល់អី CBN ហ្មង CBN មានអីនេះផងអឺ C CBN ហ្នឹង CBN របស់ ខ្មែរហើយ CBN CBN TV សង្គមហ្នឹងឯង CPN TV សង្គមដែលយកគាត់តែងតែយកគាត់នឹងពួកគាត់នឹងគ្រាន់តែចាក់យកប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកដតីដែលគេរិះគន់នេះរិះគន់នោះទៅទៅចាក់ហ្នឹងទៅ rely ឡើងវិញតាទីតាំងមេ CBN ហ្នឹងគាត់ នៅអូស្ត្រាលីខ្ញុំស្គាល់គាត់បាទខ្ញុំស្គាល់គាត់មេហ្នឹងហើយក្រោយមក តាក់តងខ្ញុំឲ្យទៅចូលរួម CBN នឹងដែរប៉ុន្តែខ្ញុំអត់ទៅចូលរួមយូរហើយយូរឆ្នាំហើយអឺហើយក្រោយមកឃើញ អាខ្ទើយមួយនៅអេឡូវែលហ្នឹងអាមួយនេះនោះអាខ្ទើយនោះអាចេកនោះគេហៅអាចេកអាចេកនោះអាចេកមួយ នៅឡូវែលហ្នឹងគឺគេចូលនៅក្នុង ណាគឺអាចចូលនៅក្នុងនោះអានោះជេររះហ្មងអានោះជេររះអានោះឲ្យវាឈួតតាមដំណើរវាទៅបងកុំទៅប្រកាន់វាអាមួយនោះវាជេររះតរហូតអាមួយនឹងអៀកំស្រេងហ្នឹងអានឹងកូនចៅអៀកំស្រេងហ្នឹងអានឹងបន្តវេនដបងដបងអាអៀកំស្រេង នៅលូវែលហ្នឹងអាអៀកំស្រេងប្រព័ន្ធរបស់វាពីពីដបងដៃមកអូអត់ទេបងអត់ទេបងស៊ុបពឺមែនអត់ទេ ខ្ញុំអត់នេះតាំងពីដើមមកគេគេឲ្យខ្ញុំចូលរួមខ្ញុំអត់ចូលតាំងពីដើមមក CBN ហ្នឹងបាទខ្ញុំដឹងតែប្រព័ន្ធរបស់អ្នកណាខ្ញុំដឹងខ្ញុំដឹងតាំងពីដើមមកបងខ្ញុំដឹងតាំងពីដើមមកខ្ញុំដឹងថាប្រព័ន្ធហ្នឹងប្រព័ន្ធអ្នកណាគេមកបបួលខ្ញុំឲ្យចូលរួមផ្សព្វផ្សាយនៅក្នុងហ្នឹងតែខ្ញុំអត់ចូលខ្ញុំខ្ញុំបង្កើតប្រព័ន្ធផ្សព្វផ្សាយមួយខ្លួនឯងបាទចងក្រងប្រព័ន្ធផ្សព្វផ្សាយមួយខ្លួនឯងមក ឬក៏ live ខ្លួនឯងទៅចាំបាច់ទៅចូលរួមជាមួយគេអីប្រហែលខ្ញុំដែរมันអាចបង្កើតប្រព័ន្ធផ្សព្វផ្សាយមួយខ្លួនឯងបានបាទអញ្ចឹងខ្ញុំអត់ចូលរួមទេហើយដល់ពេលហើយគេក៏ទៅយកអាខ្ទើយហ្នឹងអាខ្ទើយហ្នឹងសេនាយោវាជាមួយអាអៀកំស្រេងជាមួយអីហ្នឹងសេនាយោរបស់វាណាដំបងសេនាយោវាមិនមិនចាប់អាខ្ទើយនឹងទេអាមួយក្មេងមួយខ្ទើយដែលវាអឺជេគេជាឯងនៅលូវ៉ែលនេះ នឹងហើយអាមួយនឹងហើយដល់ពេលដំបងអៀកំស្រេងមកតាក់តងជាមួយនឹងបងសគិលបងសគិលហុយនឹងគឺអូតែងតែ introduce អៀកំស្រេងអីចូលរួមប្រមាថស្ដាច់ចូលរួមអី introduce ជជែកគ្នាអីជាមួយ បងសគិលនឹងដល់ក្រោយមក បងសគិលនឹងក៏ដកខ្លួនចេញពីអៀកំស្រេងទៅមិនដឹងជាមូលហេតុអីក៏មកតាក់តងបងជេមសុកវិញបាទ ក៏មកតាក់តងបងជេមសុកទៅជាខ្លាយជាមរៈជាសម្លាញ់ជាផ្លែជាផ្កាគ្នាទៅហើយដល់ក្រោយមកហ្នឹងក៏បកើតបានជាការចោតប្រកាន់គ្នា ឆ្លោះគ្នារឿងស្អីរឿងស្អីទេកាលហ្នឹងរឿងស្អីរឿងស្អីទៅក៏ ឆ្លោះ គ្នាឆ្លោះអីជាមួយបងអឺបាទអឺជាមួយបងកន្លែងណែជាមួយបងសុកសគុណទៀត ឆ្លោះគ្នាទៅក៏បែកគ្នាទៅបែកគ្នាទៅបងសកៀលហ្នឹងក៏គាត់ឈប់នេះទៅគាត់ទៅចូលវត្តចូលវ៉ាជាមួយដេគុណបុត្របន្ទិញទៅរហូតចឹងទៅរហូតតឥឡូវហ្នឹងគាត់ផ្សាយម្នាក់ឯងអីចឹងទៅចឹងហើយដល់ក្រោយមកអៀកំស្រេងហ្នឹងគេមកតាក់តងជាមួយនឹងអាមួយនៅនេះហ្នឹងណាពាក់ពងជាមួយអាក្មេងមួយហ្នឹង ក៏តំណាក់តំណងជាមួយអាក្មេងអាចេកហ្នឹងខ្ញុំហៅថាអាចេកអាចេកព្រោះអាហ្នឹងវាជាមួយនឹងបងមួយនៅបារាំងហ្នឹងចេកដូចគ្នាបងមួយហ្នឹងខ្មៅឃ្លិចមៀតអុយតបងគាត់ផ្ញើទៅរូប PD មកឲ្យខ្ញុំនេះគាត់ផ្ញើគាត់ផ្ញើទៅរូប PD មកឲ្យខ្ញុំនេះហើយថ្ងៃមុននេះគេគេគេប្រមាណប្រហែលប្រមាណខែឆ្នាំទៅមិញឆ្នាំទៅមិញ គេផ្ញើគេផ្ញើរូបអាចេកហ្នឹងអាចេកហ្នឹងគេទៅថតដោះអាវអីគេធ្វើសិចស៊ីអីជាមួយគាត់ហ្នឹងគេគេស្ងួបគ្នាគេទៅគេផ្ញើមកឲ្យខ្ញុំគាត់ហ្នឹងផ្ញើមកឲ្យខ្ញុំហ្នឹងផ្ញើមកឲ្យខ្ញុំទៅថាអូអាចេកអាឡាបលយោឯងស្មានតែប្រុសជាបើនឹងគេងាប់អញអានេះស្រឡាញ់ភេទដូចគ្នាតាលបលយោហើយបងមួយនៅបារាំងនោះមៀតឲ្យខ្មៅគ្រីកគាត់មៀតធំអា ហើយគាត់របៀបជែកជែកចឹងដែរគាត់ផ្ញើតែរូបប្រុសខ្ទើយខ្ទើយយកមកឲ្យខ្ញុំនេះហើយគាត់ជួនណាគាត់ផ្ញើរូបគាត់ដោះអាវដែរគាត់សង្ស័យស្រឡាញ់ខ្ញុំសង្ស័យសង្ស័យគាត់ស្រឡាញ់ខ្ញុំដែរខ្ញុំប្លុកគាត់ចោលបណ្ដោយតាំងពីដល់មកខ្ញុំប្លុកគាត់ចោលខ្ញុំឡងគាត់ចោលនិយាយរឿងយកបាយចេះចូលទៅរឿងជែករឿងជោគអីណាអានឹងពាក់ព័ន្ធនឹង CB C បងសុភាពសង្ស័យវាលួចស្រឡាញ់ខ្ញុំដែរហេតុព្រោះ ខ្ញុំប្រាប់ទៅទេអា no I'm I'm I'm not Jake I'm not Jake វើ I don't ញ៉ាំ Jake ខ្ញុំថាខ្ញុំស្រឡាញ់ស្រីទេយកអត់ស្រឡាញ់ប្រុសទេអូខេខ្ញុំស្រឡាញ់ស្រីទេខ្ញុំអត់ប្រកាន់ទេរឿងអ្នកស្រឡាញ់ស្រីនឹងប្រុសនឹងប្រុសឬក៏ប្រុសស្រឡាញ់ស្រីប្រុសស្រឡាញ់ប្រុសខ្ញុំអត់ប្រកាន់តែគ្រាន់តែខ្ញុំចង់ប្រាប់ថាខ្ញុំអត់អ្នកស្រឡាញ់ប្រុសទេខ្ញុំស្រឡាញ់ស្រីទេបាទ វាផ្ទុយកាលណាប្រុសនឹងប្រុសដូចគ្នាវាផ្ទុយវាប្រជ្រះគ្នា អានឹងចៅគ្នាចៅគ្នាអន្ទះបាញ់ហើយសុំទោសណាម៉ាសុំទោសអានឹងអានឹងនិយាយនិយាយរឿង CBN CBN ហ្នឹងដែលដែលនេះហ្នឹងក៏មកតាក់ទងយកអានឹងទៅអូបងប្លុកចោលដែរត្រូវហើយបងត្រូវហើយហ្នឹងហើយបាទហ្នឹងហើយ លេងលេងសតតែអញ្ចឹងអញ្ចឹងអីបងមើលលេង Facebook អត់មានអីទេអត់មាននយោបាយអីទេអឺឯងស្មានតែមុនដំបងស្មានអើហ្វេនហ្វេនធម្មតាអញ្ចឹងណាបងបានតែហ្វេនយើងធម្មតាអីគាត់ចង់អីមើលប្រទេសជាតិអីចឹងដូចជាឆាតចុះឆាតឡើងដំបងអត់អីទេឆាតហ្នឹងនិយាយសំរុំត្រឹមត្រូវជាជាឈ្មោលអីធម្មតាអីចឹងដល់ពេលយូរយូរទៅស្រាប់តែគេម្ដងគេផ្ញើរូបអឺ ផ្ញើរូបធ្វើ PD PD អីដងទៀតគេផ្ញើរូបអីគេធ្វើដោះអាវអីបញ្ចេញក្បាលពោះអីហើយអាចេកហ្នឹងគេគេគេគេអង្គុយណាគេគេនេះអាចេកមួយនេះអាក្មេងមួយនៅ លោវ៉ែលហ្នឹងគេបានជួបគ្នាហ្នឹងបងអើយអាបងម្នាក់ដែលនៅបារាំងហ្នឹងដែលមានធំខ្មៅហ្នឹងបាទបងបុនបងបរិនសូមកប្រយ័ត្នបងម្នាក់នៅបារាំងមានប្រពន្ធណានេះ ហើយគាត់មកតាក់តងអាមួយអាមួយនៅនេះខ្ញុំថាអឺឯងប្រយ័ត្នឯងឯងប្រយ័ត្នបងនោះមានអីទៅថតជាមួយ គ្នាគេថតដោះអាវដោះអីគេធ្វើណាអីវាយក្បាច់វាយអីខ្ញុំថាអើយចឹងហើយបានខ្ញុំថាខ្ញុំប្រាប់បងប្អូននៅលវែលខ្ញុំប្រាប់ថាអើយកុំប្រកាន់វាអាមួយនោះអីអាអ្នកនិពន្ធឯនាយសមុទ្រស្អីគេនោះណាអានោះ កុំប្រកាន់វាវាបែកហើយវាឈួតហើយអានោះកុំប្រកាន់វាវាជេរខ្ញុំតែរហូតតែខ្ញុំមិនដែរមកណាវិជេជួនណាវិជេសំរងស៊ីវិជេស្ដាច់វិជេហ៊ុនសែនវិជេឯងទាំងអស់វិជេចុយតម៉ៃជេអានោះអានោះវិជេហើយអាណិតតម៉ៃគាត់ទេអាណិតតម្ដាយគាត់ទេបាទអាណិតតម្ដាយគាត់ទេម្ដាយគាត់បដៅវាអត់ស្ដាប់អានោះគេថាអើមិនដឹងស្ដាប់មិនទេបើវាឈួតចឹងហើយវាទៅតាមតាណាវាទៅកុំប្រកាន់វា បាទខ្ញុំក៏ឈប់ប្រកាន់ទៅចឹងហើយបានរឿងបាទរឿងអឺ CBN ហ្នឹងគាត់គ្រាន់តែយកទៅចាក់ទេហើយយកអាហ្នឹងទៅផ្សព្វផ្សាយឥឡូវហ្នឹងយកអាហ្នឹងទៅប្រម៉ូទ page គាត់ CBN ហ្នឹងបាទហ្នឹងខ្ញុំគាត់តែចង់និយាយប៉ុណ្ណឹងវិលត្រឡប់មករឿងម៉ោងម៉ានអីចេះខ្ញុំចិត្តដល់ម៉ោងចូលហើយដឹងបងប្អូនបាទចិត្តហ่ะវិលត្រឡប់មករឿង លិខិតរបស់โจ Biden ហើយនឹងកិច្ចប្រជុំរវាងអាស៊ានអាមេរិកនឹងថាតើទៅរួចទេ ខ្ញុំឥឡូវហ្នឹងខ្ញុំកំពុង តែនៅសង្ស័យនៅឡើយមិនទាន់យ៉ាងម៉េចនៅឡើយទេប៉ុន្តែក្នុងអត្តន័យខ្លឹមសារលិខិតនឹងយើងដាក់ចម្ងល់ដែលខ្ញុំថាអាចនឹងមិនបានប្រជុំពីព្រោះអញ្ចេះបងប្អូនគិតមើលលិខិត របស់ប្រធានាធិបតីជូបៃដិនផ្ញើទៅតាំងពីថ្ងៃទី ចេញ ពីថ្ងៃទី14ខែមករា បងរដ្ឋារតនៈហ៊ុនសែនទើបតែយកទៅ ផ្សាយម្សិលមិញអញ្ចឹងមានន័យថាលិខិតនឹងវា delay 2អាទិត្យទៅ3អាទិត្យលិខិតនឹងវា delay 2អាទិត្យទៅ3អាទិត្យតម្រាំបើដល់ដៃហ៊ុនសែន ហើយហ៊ុនសែនទើបតែផ្សព្វផ្សាយឬក៏ទៅដល់ដៃហ៊ុនសែនយូរហើយជាធម្មតាលិខិតការទូតអញ្ចឹងអាណា delay អីរហូតដល់2អាទិត្យបងប្អូនជួយពិចារណាខ្ញុំមើលលិខិតការទូត នយោបាយការទូតអីវាអន់ដល់ម្លឹងណាបងប្អូនណោះវាអន់ដល់ម្លឹងលិខិតពីថ្ងៃទី14ខែមករា ដល់ថ្ងៃទី6ទី5ទី6អឺខែកុម្ភៈទើប ហ៊ុនសែនយកទៅផ្សព្វផ្សាយដល់ផុសផុសហើយយកទៅថ្លៃអំណរគុណចឹងមានន័យថាម៉េចមានន័យថាលិខិតហ្នឹងអឺខ្លាចឆ្លងកូវីដដែរលិខិតកូវីដដែរបាន delay យូរម៉េះឬក៏ដល់យូរហើយណាបរដ្ឋាឬក៏ដល់យូរហើយតែដោយសារតែមិនប្រកាសប្រជាណាមួយ ពីព្រោះគេផ្ញើទៅបងប្អូននឹងគេផ្ញើទៅណាដែរ គេអត់ផ្ញើផ្ទាល់ទៅហ៊ុនសែនទេគេផ្ញើទៅអាឥណ្ឌូនេស៊ីលក្ខណៈហ្នឹងណាគេផ្ញើទៅឥណ្ឌូនេស៊ីប៉ុន្តែឥណ្ឌូនេស៊ីអាចមិនទាន់ឲ្យទៅហ៊ុនសែនរឿងវាចេះយើងដាក់សំណួរថាហេតុអីបានជាឥណ្ឌូនេស៊ីអត់ទាន់ឲ្យទៅទៅហ៊ុនសែនអានឹងវាចូលដល់បញ្ហាផ្ទៃក្នុងហ្នឹង វាចូលដល់បញ្ហាផ្ទៃក្នុងរបស់អាស៊ានណាអញ្ចឹងហើយបានជាប្រធានាធិបតីអឺជូកូវីដូដូដែលគាត់បាននិយាយមុននឹងហ៊ុនសែនទៅអាស៊ាននឹងគាត់ផ្ដាំហ៊ុនសែនឲ្យស្រេចគាត់និយាយភាសាការទូតឲ្យស្រេចប្រធានាធិបតីជូកូវីដូដូនោះណាដែលប្រធានាធិបតីអ្នកធ្វើចំនួនផ្នែកគ្រឿងសង្ហារឹមមុនគេបង្អស់ដែលចេញពីកូនអ្នកក្រសត់សាស្ត្រ អ្នកដេកតាមផ្ទះរដ្ឋចេញពីអ្នកក្រសត់សាតប្រធានាធិបតីជូកូវីដូដូនឹងប្រទេសឥណ្ឌូនេស៊ីនឹងអញ្ចឹងមានន័យថាលិខិតនឹងទៅដល់ឥណ្ឌូនេស៊ីយូរហើយហើយបងប្អូនឆ្ងល់ថាហេតុអីបានជាលិខិតគេផ្ញើទៅឥណ្ឌូនេស៊ីចំណុចត្រង់ហ្នឹងបងប្អូនមានឆ្ងល់អត់អញ្ចឹងខ្ញុំអត់និយាយទេទុកឲ្យបងប្អូនឆ្ងល់ហើយទុកឲ្យពួក CVP នឹងវាឆ្ងល់ទៅ លើកលែងតែឥណ្ឌូនេស៊ីនឹងទៅតែឲ្យលិខិតនឹងទៅហ៊ុនសែនរួយហ៊ុនសែនចង់បានលិខិតនឹងណាចង់បានណាចង់បានទៅដល់ភ្លាមផ្សាយភ្លាមហ៊ុនសែនគ្រាន់តែដល់ដៃថ្ងៃហ្នឹងគឺបកប្រែឲ្យផ្សាយ24ម៉ោងគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់គឺផ្សាយទាំងអស់ដើម្បីអួតអំពី ប្រធានាធិបតីតាសេទៅឈ្មោះគេ មានន័យថាវាអសង្បកាច់អសង្បកាច់ប៉ុន្តែ មួយម៉ាត់ណាក៏ប្រព័ន្ធផ្សព្វផ្សាយហ៊ុនសែននឹងនិយាយអាក្រក់ពីអាមេរិកដែរប៉ុន្តែ ដល់ពេល បានសារលិខិតពីសហរដ្ឋអាមេរិកម៉ែអាអចង់ប្រកាច់ម៉ាផ្សាយឲ្យពេញទឹកពេញដីដល់ពេលសហរដ្ឋអាមេរិកជួយលុយរាប់រយលានដុល្លារវាអត់មានផ្សាយអញ្ចឹងទេវាអត់មានផ្សាយអញ្ចឹងសោះប៉ុន្តែបើលិខិត ដែលតាក់ទងការទូតវិញម៉ែអាផ្សាយឪអាផ្សាយអាពួកអានេះចេះជាងឆ្កែទេបែរ ចេះជាងឆ្កែទៀតចេះជាងឆ្កែស្រុកខ្មែរទៀតបាទចេះជាងឆ្កែស្រុកខ្មែរទៀតវាមិនធម្មតាទេបងប្អូនណាបាទចេះជាងឆ្កែទេបងចឹងថាយ៉ាប់អើយយ៉ាប់ អាហ្នឹងគឺជា ចំណុចមួយដែលខ្ញុំ ចង់បញ្ជាក់ប្រាប់បងប្អូនថាលិខិតអីក៏ delay យូរម្លេះរឿងទី1រឿងទី2 ដែលខ្ញុំសន្និដ្ឋាននៅក្នុងកំណត់ទូតហ្នឹងខ្ញុំបានសរសេរបង្ហោះនៅក្នុង account Facebook ខ្ញុំសម្ដេចសុគន្ធរៈឡុងខ្ញុំបានបង្ហោះកាលពីយប់មិញយប់មិញខ្ញុំដេកខ្ញុំដេកលក់ដេកក្រោកដេកក្រោកដេកក្រោកបងប្អូនម៉ោង5ខ្ញុំក្រោកខ្ញុំមិនដែលក្រោកម៉ោង5ទេខ្ញុំក្រោកម៉ោង11ព្រឹកហ៎ខ្ញុំត្រូវក្រោកម៉ោង11ព្រឹកខ្ញុំអត់មានត្រូវក្រោកម៉ោង5ទេតែខ្ញុំក្រោកម៉ោង5ប៉ុន្តែដោយសារតែមិនសមអីខ្ញុំអត់ធ្វើការតែខ្ញុំក្រោកខ្ញុំដេកបានច្រើន ចឹងទៅខ្ញុំក្រោកម៉ោង5ក្រោកម៉ោង5ទៅក៏សង្ងំសរសេរមើលអាលិខិតកំណត់ទូតរបស់ហ្នឹងទៅមើលទៅបកប្រែបដាអីបដាឯងវាមិនចេះអង់គ្លេសអីឆ្អិនឆ្អៅឯណានោះទៅសេខ្លួនឯងផងខ្លួនឯងបកប្រែហើយក៏ទៅសេជាខ្មែរហើយធ្វើបတ်កំណត់សន្និដ្ឋាន កំណត់សម្គាល់លិខិតទូតហ្នឹងជា3ចំណុចណាជា3ចំណុចអញ្ចឹងទៅ ទី1លិខិត ទៅតាំងពីថ្ងៃទី14ខែមករាទៅដល់ដៃហ៊ុនសែន delay 2សប្តាហ៍ជាងចិត្តនិយាយរួមចិត្ត1ខែបានទៅដល់ដៃហ៊ុនសែនបានទៅដល់ដៃហ៊ុនសែនទី2ហេតុអីបានជា ក្នុងអត្តន័យសម្បត្តិនឹងគេលើកសរសើរឥណ្ឌូនេស៊ីទី3គេនិយាយអំពី បញ្ហាសន្តិសុខ និងរឿងចាំបាច់នៅក្នុងតំបន់ Indo-Pacific region អញ្ចឹងបងប្អូនមើលនៅក្នុងកំណត់ការកំណត់ទូតដែលខ្ញុំសង្ខេបហើយនឹងខ្ញុំធ្វើការកត់សម្គាល់ហ្នឹងខ្ញុំធ្វើការកត់សម្គាល់ហ្នឹងទៅហើយខ្ញុំយកមកដើម្បីអត្ថាធិប្បាយនៅថ្ងៃនេះដើម្បីឲ្យបងប្អូនពិចារណាទេមិនឲ្យជឿខ្ញុំទេអញ្ចឹងសបញ្ជាក់ឲ្យឃើញថា អ្វីដែលពួកយើងបាននិយាយកន្លងមកថាហ៊ុនសែនបង្កើតវិបត្តិនៅក្នុងតំបន់ហ៊ុនសែនគឺជាភេវជននៅក្នុងតំបន់អាចទៅខាងមុខទៀតវាអាចទៅជាអញ្ចឹងទៀតកំសាន្តស៊ីមវាអាចទៅអញ្ចឹងទៀតដូច្នេះការសន្និដ្ឋានរបស់យើងមកអត់ខុសទេអាស៊ាននឹងកំពុងតែបែកបាក់ហើយខ្ញុំមិនដឹងថាតើម៉ាឡេម៉ាឡេស៊ីនឹងអាចចូលរួមប្រជុំនៅថ្ងៃទី16នឹងទៀតផងដែរក៏មិនដឹងខ្ញុំសង្ស័យតើអត់ ព្រោះហ៊ុនសែនឆ្លោះនិងពមៀនរិះគន់អឺប្រធានាធិបតីឥណ្ឌូរដ្ឋមន្ត្រីឥណ្ឌូនេស៊ីធ្ងន់ធ្ងរណាកាលពីកាលពីនេះនោះពាក់ព័ន្ធជាមួយនឹងការលើកឡើងតាម សារព័ត៌មានរបស់អឺសារ Asian Time ដែលនិយាយអំពីរឿងហ៊ុនសែនទៅភូមាទៅអីនោះអីណាសិតតែមើងងាយគេអីណាណៃអញ្ចឹងបងប្អូនគិតមើលមើលអានឹងมันបង្កអរិភាព អញ្ចឹងតើគេអាចខឹងឯប្រទេសគេមួយដែរគេអាចធ្វើឲ្យមេអាស៊ាននឹងបរាជ័យបើគេមិនចូលរួមអញ្ចឹងមេអាស៊ានចង់មិនចង់ត្រូវតាមវតាមវសមាជិកអាស៊ានណាពីព្រោះកាលណាបើមានអាស៊ានឥឡូវអាស៊ានមាន តែ9ទេចុះបើសិនណាជាអា9នឹងអត់ត្រូវគ្នា តើកិច្ចប្រជុំនឹងទៅរួចទេទៅអត់រួចទេទោះជាប្រជុំកើតក៏ដោយបើអវត្តមានរដ្ឋមន្ត្រីមួយនៅក្នុងចំណោមរដ្ឋមន្ត្រីណាមួយសេចក្តីសម្រេចទាំងអស់នោះចាត់ទុក ថាជាមោឃៈពីព្រោះសេចក្តីសម្រេចទាំងអស់ត្រូវមានកងសង្ស៊ីបើ9ប្រទេសត្រូវនៅ9ប្រទេសចូលរួមប្រជុំបើ8ប្រទេសត្រូវនៅ8ប្រទេសចូលរួមប្រជុំ បើក្នុងចំណោម9មានប្រទេសមួយមិនព្រមចូលរួមប្រជុំមានន័យថាសេចក្តីសម្រេចទាំងឡាយរបស់អាស៊ាន គឺ អត់បានការអីទាំងអស់ទោះជាមានប្រទេស8ទៅប្រជុំតែប្រទេសមួយអត់បានចូលរួមប្រជុំគឺស្មើនឹង0ស្មើនឹង0អញ្ចឹងហើយបានជាគេផ្ញើកំណត់ទូតទៅឥណ្ឌូនេស៊ីដើម្បីឲ្យដូឥណ្ឌូនេស៊ីនឹងជួយ ជួយ lobby ទៅប្រទេសម៉ាឡេស៊ីពីរឿងតំណោះដែលហ៊ុនសែនបង្កឡើងនោះដែលហ៊ុនសែនបង្កឡើងនោះពីរឿងតំណោះនោះដើម្បីឆាប់ឲ្យបានត្រូវរូវគ្នា ងាយស្រួលនឹងឆាប់បានជួបប្រជុំរវាងអាស៊ានអាមេរិកនេះជាបំណង ដែលប្រធានាធិបតីโจ Biden ដែលគាត់ដាក់ភាសាកំណត់ទូតទៅប្រធានអាស៊ានណាទៅប្រធានអាស៊ានតាមរយៈឥណ្ឌូនេស៊ីអញ្ចឹងខ្ញុំ បញ្ជាក់ប៉ុណ្ណឹងគឺបងប្អូនអាចយល់ពីអ្វីដែលខ្ញុំបានលើកឡើងណាបងប្អូនណាអានេះជាជាការតាមដាននិងជាការយល់ឃើញរបស់ខ្ញុំ ខុសត្រូវយ៉ាងណាសូមបងប្អូនមេត្តាអធិស្ឋានព្រោះអីខ្ញុំមិនមែនអ្នកវិភាគវិលក្បងកំប៉ុងជើងធូកហើយខ្ញុំក៏អត់អ្នកវិភាគដាក់តងន់ទៅឲ្យអ្នករងគ្រោះ សង្គ្រោះជនផ្ដាច់ការដែរអត់ទេខ្ញុំ អត់មានអ្នក វិភាគអលេអលើដូចឡានលុបលេខគ្រូសនរាគាត់ថា ណាដោយសារគ្រូសនារានឹងអត់សូវបានឡើយប្រើពាក្យគ្រូសនារាឲ្យច្រើនបន្តិចទៅបាទដើម្បីឲ្យបងប្អូនបានលឺផងបាទហ្នឹងហើយអញ្ចឹងបងប្អូនអត់មានអីទេមានតែប៉ុណ្្នឹងថ្ងៃនេះណាមានតែប៉ុណ្្នឹងជូនបងប្អូនចាំមាន ពេលទំនេរជួបគ្នាទៀតបន្ត ពីរឿងផ្សេងផ្សេងទៀតទៀតណាបាទបាទហើយអរគុណណាដែលបងប្អូន ជួយចែកចាយការផ្សាយរបស់ខ្ញុំកណាខ្ញុំបាទនៅប្រហែលថ្ងៃកន្លងទៅនេះហើយនឹងជួយចែកចាយផេកទូទាស់បាទ เพจទូទួលសម្លេងអ្នកសិកាខ្មែររបស់យើងគឺเพจថ្មីគឺអឺ Channel 3ទូទួលសម្លេងអ្នកសិកាខ្មែរគឺអឺเพจលេខ3ហើយបានទូទួលសម្លេងអ្នកសិកាខ្មែរ VKC TV បាទនឹងគឺជាเพจទី3ហើយដែលយើងเพจទី1ក៏ខូចเพจទី2ក៏ខូចឥឡូវចូលเพจទី3បាទខ្ញុំបានត្រៀមเพจទី4រួចស្រេចហើយបើសិនណាជាមានខូចអាเพจនឹងទៀតគឺថាเพจទី4មានទៀត បាទផេកទី4បើបងប្អូនចង់ search មើលផេកទី4បងប្អូនគ្រាន់តែវាយលេខ4ហើយ ដាក់ទូរទស្សន៍សម្លេងមនសិការខ្មែរហើយ VKCTV ទៅបងប្អូននឹងឃើញជួយ confirm ផងជួយជួយជួយ follow ផងថ្ងៃក្រោយបើមានបើខូច page ទី3ហ្នឹងគឺ យើងចាប់ផ្ដើមផ្សាយ page page ទី4បាទអញ្ចឹងគឺកុំឲ្យពួកអាជនបដិការហ្នឹងវាអឺវាអួតគេថាយើងនៅមានព័ត៌មានរហូត ហើយខ្ញុំបកកើតទី5ទុករួចជាជាស្រេចទៀតទៅហើយបាទហ្នឹងហើយអរគុណបងប្អូនជូនពរសុខភាពល្អសំណាង ល្អទាំងអស់គ្នាហើយអឺអឺបងសារ៉េតបងសារ៉េតសុខសប្បាយបងសារ៉េត ពីអូស្ត្រាលី បាទសុខសប្បាយខ្ញុំចូលទៅធ្វើការបងអឺសុខភាពល្អសំណាងល្អណាបងណាបាទសូមអរគុណបងរដ្ឋានឹងឲ្យជំរាបលាសុខភាពល្អទាំងអស់គ្នាបាទសូមអរគុណសូមជំរាបលាបងប្អូនទាំងអស់គ្នាជំរាបលាបាទ